សួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបាទជាថ្មីនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំសូមមកមើល comment នៅក្នុងការគេថាសួរចេញពីវីដេអូខ្ញុំខ្ញុំផុសនៅក្នុង TikTok ដែរបងប្អូនណាហើយនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយអំពីនេះកន្លែងនេះអូខេបង្កើត brand channel YouTube អញ្ចឹងនៅក្នុងនោះក៏មាន បងប្អូនយើងក៏សួរដែរអញ្ចឹងយើងអាចចូលមកមើលសិនណាបងប្អូនហើយខ្ញុំនឹងធ្វើការឆ្លើយក៏ដូចជាខ្ញុំនឹងធ្វើវីដេអូឲ្យបងប្អូនទស្សនាទាំងអស់គ្នាដើម្បីបងប្អូនបានដឹងអញ្ចឹងណា មួយតែឆ្លើយនៅ comment អត់ដឹងថាអាហ្នឹងគេធ្វើម៉េច verify ម៉េចអូខេនេះអឺបងប្រុសម្នាក់ក៏សួរថា ចំពោះលេខទូរស័ព្ទដែលយើងធ្លាប់ verify channel ធំរួចហើយយើងយកមក verify brand channel ទៀតបានអត់ Pro អូខេអញ្ចឹងបងប្អូនទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាថាតើបានឬក៏មិនបានអូខេអញ្ចឹងដំបូងបងប្អូនទាំងអស់គ្នាចូលទៅកាន់ YouTube សិនអូខេអញ្ចឹងបន្ទាប់ពីចូល YouTube បងប្អូនអាចនិយាយបានថាយើងចូល login បាទ login សិនណាបងប្អូន អូខេអញ្ចឹង log in លើ channel របស់យើងសិនអូខេយើង log មកអូខេនេះខ្ញុំយក channel ធំនឹងចោះអូខេអញ្ចឹងខ្ញុំយក channel របស់ខ្ញុំហើយនៅក្នុង channel នេះដូចជាមានមេរៀនច្រើនដែរបងប្អូនអូខេបងប្អូនទាំងគ្នាបងប្អូនណាដែលមិនទាន់បានចុច subscribe channel របស់ខ្ញុំជួយចុច subscribe ម្នាក់មួយដើម្បី តាមដានក៏ដូចជាគេថាទទួលបានអ្វីដែលខ្ញុំចែករំលែកទាក់ទងទៅនឹង Facebook YouTube TikTok Telegram Instagram ហើយនិងបច្ចេកវិទ្យាផ្សេងផ្សេងទៀតអូខេអញ្ចឹងដើម្បីកុំឲ្យចំណាយពេលវេលាយូរយើងទៅទស្សនាទាំងអស់គ្នាអញ្ចឹងដំបូងគឺយើងចូលទៅបង្កើត channel គេ brand channel សិនអូខេអញ្ចឹងទៅលើចំណុចនេះខ្ញុំធ្លាប់បានបញ្យល់នៅក្នុងមេរៀនមុនហើយនេះបងប្អូនចូល setting ហើយបន្តមកទៀតបងប្អូនចូលទៅកាន់ channel ហ្នឹងហើយ channel advanced setting ហើយបន្តមកទៀតអូសមកក្រោមគឺយកពាក្យថា manage YouTube account អូខេคลิกលើនឹងទៅ ហើយបងប្អូនចូលមកដល់កន្លែង add or manage your channel អូខេចុចលើនឹងទៅ ហើយបងប្អូនចុចបង្កើតថ្មីអូខេអញ្ចឹងនៅនេះខ្ញុំដាក់ CT ដាក់ entertain អូខេនេះ entertainment ដាក់អញ្ចឹងណាបងប្អូនហើយចុចគ្រីសនឹងមកហើយចុច create អូខេអញ្ចឹងនៅពេល download បែបនេះគឺអត់មានជាបញ្ហាទេបងប្អូនគ្រាន់តែធ្វើការ refresh អាចចុចលើនេះអឺអឺលើនឹងក៏បានឬក៏ចុច control អក្សរ R យើងអាច refresh បានដូចគ្នានេះគឺជា channel brand channel មួយដែរហើយនៅក្នុង ការគេថា verify នេះគឺបងប្អូនចូលទៅកាន់ manage video អូខេអញ្ចឹងបន្ទាប់ពីការចូលកន្លែងនេះបងប្អូនចុច continue ហើយបងប្អូនចូលទៅកាន់ពាក្យថាអឺ setting នេះ setting ខាងក្រោមអូខេអញ្ចឹងបងប្អូនចូលទៅកាន់ channel ហើយបងប្អូនចូលទៅកាន់នេះ filter នេះកន្លែង filter នេះអូខេកន្លែងហ្នឹងណាហ្នឹងហើយចុចលឿនលឿនបងប្អូននេះអញ្ចឹងនៅកន្លែងវាមាន3 step កាលមុនមានតែ2ឥឡូវវា update ថែមមួយទៀតអញ្ចឹងអឺកន្លែងទី1នេះគឺយើង verify ហើយមានតែយើងបានបង្កើតហើយគឺ free active អូខេអត់ជាបញ្ហាទេអញ្ចឹងនេះកន្លែងទី2និងទី3អញ្ចឹងទីនេះទី2នេះអឺសម្រាប់លេខទូរស័ព្ទរបស់ខ្ញុំគឺខ្ញុំមានទាំង K7 និង Smart គឺខ្ញុំបាន verify អស់ហើយលេខរបស់ខ្ញុំណា ឥឡូវខ្ញុំសាកល្បង Verify ម្ដងទៀតអូខេអញ្ចឹងនេះអញ្ចឹងដូរមកអឺខាងលើនេះមានសម្រាប់ផ្ញើសារទៅឬក៏ឲ្យ call ទៅអញ្ចឹងខ្ញុំដាក់ផ្ញើសារទៅស្រួលជាងមើលអញ្ចឹងកន្លែងនេះគឺលេខប្រទេសអញ្ចឹងខ្ញុំដាក់ Cambodia មក research Cambodia មកនេះគឺមានហើយហើយបងប្អូនដាក់លេខទូរស័ព្ទមកនេះឃើញដាក់លេខ091អញ្ចឹងណាហ្នឹងគេដាក់បញ្ជាក់តែយើងដាក់0862អឺ254 676អូខេដោយសារលេខនេះគឺបាន verify អូខេយើង get code មកអញ្ចឹងយើងទៅមើលនៅក្នុង SMS របស់យើងអូខេអញ្ចឹងវា load ហើយអញ្ចឹងនៅក្នុងការ load ចាំតិចបងប្អូនអូខេអញ្ចឹងយើងចូលទៅយកទៅហ្នឹងហើយអញ្ចឹងយើងយកណាបងប្អូនអូខេអញ្ចឹងយក57អឺ0102ហ្នឹងហើយ ប៉ុណ្ណឹងមកហើយបងប្អូនចុច submit មកអូខេនេះមានន័យថា verify phone number អូខេអញ្ចឹងគឺ verify ហើយអូខេកន្លែងនេះអញ្ចឹងបើសិនជាបងប្អូនចុច refresh គឺវាវានៅកន្លែងនឹងដែរអញ្ចឹងបងប្អូនយកកន្លែង tab ទី2មកអញ្ចឹងកន្លែងគឺអូខេណាបងប្អូនតែនៅត្រង់កន្លែងនេះបងប្អូនអឺកន្លែងនេះគឺយើង verify ជាមួយនឹង ID ID នេះគឺដូចជាយើងត្រូវថតគេថាមួយចំហមុខរបស់យើងណាបងប្អូនមួយចំហមុខអញ្ចឹងអឺ ឲ្យគេថាខាងក្រុមហ៊ុនគឺគេមើលសិនពិនិត្យមើលថាតើ channel ហ្នឹងជា channel របស់យើងពិតប្រាកដអត់នឹងនឹងគេឥឡូវគេបញ្ជាក់យ៉ាងទៀតបងប្អូនអូខេនេះកន្លែងហ្នឹងហើយដូចជា24ម៉ោងគឺនឹង review បើសិនជា24ម៉ោងអត់តទេយើងអាចសាកល្បងម្ដងទៀតអញ្ចឹងយើងធ្វើម៉េចមុខយើងឲ្យរៀងស្អាតតិចទៅណាហ្នឹងហើយឬក៏តាមធម្មតាទៅបងប្អូនហើយមុននឹងយើង verify កន្លែងនេះទី3នេះបងប្អូនធ្វើម៉េចតាំង profile ឬក៏គេថា banner បើសិនជា បងប្អូនចូលមើលមើលមើល channel អ្នកនេះគេហៅ banner អញ្ចឹងណា profile គេដាក់រូបយើងទៅអានេះ banner ដាក់ដាក់ហើយទៅអញ្ចឹងមុនយើង verify ទាំងអស់ហ្នឹងតោះនេះបងប្អូនអូខេអញ្ចឹងនេះភាពខុសប្លែកដូចជា Avoid ដែល update ថ្មីគឺមាន3ឥឡូវបងប្អូនដែលចូលលើ channel បងប្អូនបើសិនឃើញទី2អូខេដាក់ធ្វើម៉េចឲ្យនេះ enable ទាំងអស់ទៅហើយសម្រាប់ខាងក្រោមនេះឥឡូវវាទៅ update ពួកខ្ញុំម្សិលមុនម្សិលមុនថ្ងៃមុនខ្ញុំចុចមើលក៏អត់មានដែរឥឡូវវាមានទាំង3ហ្នឹងអញ្ចឹងណា អូខេចឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេដើម្បីដោះស្រាយចង្អល់បងប្រុសម្នាក់នៅគាត់ស៊ូតាក់ទងទៅនឹងលេខទូរស័ព្ទតែធ្លាប់ verify ហើយយើង verify ទៀតបានអត់ចឹងណាហើយសម្រាប់ខ្ញុំគឺអូខេអត់អីទេគឺ verify បានអូខេចឹងដើម្បីកុំឲ្យគេថាអឺបងឆ្ងល់ទៀតឥឡូវខ្ញុំសាកតេសឲ្យមួយទៀតចាស់នេះដោយសារតែ channel នេះខ្ញុំមានមានឥឡូវ channel ទី1ឥឡូវនេះគឺខ្ញុំដាក់លេខ smart របស់ខ្ញុំហើយ channel នេះ channel នេះគឺខ្ញុំដាក់លេខ97អញ្ចឹងខ្ញុំសាក លបងម្ដងទៀតហ្នឹងហើយអញ្ចឹងសាក់លើ channel នេះវិញណាបងប្អូនហ្នឹងហើយសាក់លើ channel នេះវិញអញ្ចឹងខ្ញុំសាក់លើ channel អសរខ្មែររបស់ខ្ញុំនេះតែបើសិនជាបងប្អូនចូល view គឺអសរអង់គ្លេសអូខេអញ្ចឹងចុច manage ហើយយើងចូលទៅកាន់ setting ហ្នឹងហើយហើយ channel ហើយបន្ទាប់ advanced setting ហើយយើងមកមើលពាក្យថា manage YouTube account คลิกលើនឹងទៅហើយបន្តមកទៀត add នេះមក ហើយបន្តមកទៀតរងចាំតិចនេះអញ្ចឹងអានេះគឺ channel តោះមកយើងអញ្ចឹងយើង add channel មួយមកឬក៏បង្កើត channel មួយមកយើងដាក់ដាក់ CT new new អញ្ចឹងណាអូខេដាក់ create អញ្ចឹងមកហើយយើង create មកអូខេអញ្ចឹងនេះគឺវា load ដូច error មើលបងប្អូនអ្នកឃើញទេអូខេអញ្ចឹងខ្ញុំខ្ញុំសុំត្រឡប់មក channel នេះសិនខ្ញុំអញ្ចឹងខ្ញុំចូលមកកន្លែងនេះសិននេះបងប្អូនរួចរាល់អស់ណានេះគឺខ្ញុំដាក់លេខលេខដូចជាលេខ កម្មពិលរបស់ខ្ញុំអញ្ចឹង verify ហើយអញ្ចឹងជាមួយខ្ញុំបង្កើតថ្មីមួយទៀតគឺឲ្យឬអត់ពួកខ្ញុំសាកតេស្តពីពីរ channel អូខេ click លើនឹងទៅហើយបន្តមកទៀត continue ហើយចូល setting ហើយបន្តមកទៀតរងចាំបន្តិចគឺយើងចូលទៅកាន់ channel advanced setting អូខេអញ្ចឹងអូសមកក្រោមអេអូសមកក្រោមនេះកន្លែងនេះយើងយើងចុចបង្កើត channel brand channel ទេតែយើងចុចកន្លែង filter នេះវិញអូខេ ចឹងចុចលេខនេះមកហើយយើង verify អូខេអញ្ចឹងសាក verify អញ្ចឹងយើងធ្វើដូចមិញដែរប៉ុន្តែយើងដូរលេខទូរស័ព្ទណាបងប្អូនអឺដាក់071847427អូខេចុចនេះវិញអញ្ចឹងយើងទៅរកមើលទូរស័ព្ទខ្ញុំសិននេះខ្ញុំដាក់នឹងទូរស័ព្ទតូចអូខេចាំតិចបងប្អូនអូខេលឺហើយតេតតេតអូខេអញ្ចឹង74 19អឺកៅគុតអូខេអញ្ចឹង submit មក អូខេអាហ្នឹងក៏បានដែរអត់អីទេបងប្អូនអូខេអញ្ចឹងនេះគឺតាក់ទងទៅនឹងការដោះស្រាយចង្អល់បងប្រុសហើយនេះក៏ជា concept មួយក៏ដូចជា tip មួយសម្រាប់ធ្វើការចែករំលែកទៅកាន់បងប្អូនទាំងគ្នាដែលដែលឆ្ងល់អាច comment ហើយខ្ញុំនឹងធ្វើវីដេអូធ្វើការបញ្យលបងប្អូន ដូចអ្វីដែលខ្ញុំធ្វើបង្ហាញបងប្រុសដែលគាត់សួរនៅក្នុង TikTok អញ្ចឹងមេរៀនភាគច្រើនខ្ញុំផុសនៅលើ YouTube មុនបងប្អូន ផុស YouTube ថ្ងៃហ្នឹងហើយស្អែកបងខ្ញុំផុសលើ TikTok អញ្ចឹងណាអូខេបងប្អូនអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ទីបញ្ចប់ខ្ញុំសូមបញ្ជាក់ម្ដងទៀតបងប្អូនដែលមិនទាន់បានចុច Subscribe Channel របស់ខ្ញុំជួយចុច Subscribe ម្នាក់មួយនៃ Channel នេះនេះអរគុណ Channel នេះណាអញ្ចឹងចុចសម្រាប់ Channel នេះគឺខ្ញុំចែករំលែកតាក់ទងទៅនឹង YouTube Facebook TikTok Telegram យំទៅទៅលើកន្លឹះវិធីសាស្ត្ររបៀបប្រើផ្សេងៗគឺខ្ញុំធ្វើនឹងហើយខ្ញុំធ្វើ តកតងទៅនឹងទូរស័ព្ទហើយនឹងកុំព្យូទ័រក៏អាចប្រើប្រាស់បានអញ្ចឹងណាតែបើបើសិនជាផ្ដោតសំខាន់គឺនៅក្នុងកុំព្យូទ័រអូខេបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនាជួបខ្ញុំនៅវីដេអូបន្តអរគុណច្រើនបាយបាយ